នាពួកឯងឲ្យវេទនាគ្រប់គ្រប់គ្នាបុណ្យដែលយើងធ្វើទាំងប្រមាណណាសូមឲ្យនាំផ្លូវពួកដែលល្មើគុណទាំងនោះទៅជួបតែកន្លែងពិបាកដាក់ផងចាស់អ្នកណាក៏ដោយឲ្យតែល្មើគុណយើងសាធុសាធុសាធុសា ចូលរួមអត់ព្រោះពីម្សិលមិញយើងឆោតទទួលភ្ញៀវមករោងដូចជាមិនឃើញវាសោះអូយមីងយកបៃខ្ញុំងួយដេកចាំស្អែកចាំហោតយីអាស្អីគេនេះគ្រាន់តែឲ្យអង្គុយធម្មតាធម្មតាមើលសោះធ្វើដូចជាវេទនាណាស់អញ្ចឹងបានមកលុយនេះប៉ោះឥឡូវ អត់ឃើញទេមីងការកូនឯងវាល្មមការពីបនខ្មោចពុកវាណាឯងទៅរហូត អា7ថ្ងៃក៏ទៅ អា100ថ្ងៃក៏ទៅយូរយូរឯងការកូនម្ដងវាបែរជាមកទូរែកទៅឯងទូរែកលុយយើងទៅ យីស្អីគេការកូនវាណាឯងចង100000ហើយវាត្រឡប់មកវិញចងតែ50000ថោកទៀតម៉េចងាប់អញហើយឲ្យតែរបៀបរបៀបនេះបើថាមិនបានលើសទេណាឲ្យតែស្មើដើមទៅក៏បានដែរចាំមើលតែឯងឲ្យតែពួកឯងងាប់ណាយើងចូលប៉ុន្តែ5000ឯងហើយនាំកូនចៅយើងមកពូជទៅស៊ីតែម្ដង អីទៅមីងប៉ុណ្ណឹងក៏ខឹងដែរគេចង់ប្រហែលយកប៉ុណ្ណឹងទៅនេះមកពីគេឃើញផ្ទះយើងហ្នឹងសោះតែខ្ញុំមួយបាត់តែគេចោះតែប៉ុណ្្នឹងហ៎ចាំការខ្ញុំណាចាំយកថែមក៏បានដែរមីងគ្មានទេពួកហ្នឹងណាវាខូចអញ្ចឹងហ្មងចងនេះចងផ្លាញញាតតែម្ដងអុយមីង ហុញមិញល្អវិញប្រដេកឯងណែណែឈប់អង្គុយចុះភ្លៀងអាសនានៅជួយមើលបញ្ជីឈ្មោះយើងអស់សិនឯងមានដឹងថាការបោះបង់ឯងខាត់អស់ប្រមាណអត់ហាខាត់ដោយសារតែពួកអ្នកចូលរួមនេះវាចងដៃតាច់តាច់ហើយមិនត្រឹមប៉ុណ្ណឹងឯណាវាខ្ចប់មហូបការនឹងទៅផ្ទះទៀតខ្ជិលណាម៉ែងនៅតែម្នាក់ឯងឯងប្រដេកឯង យីអាក្មួយម្នាក់នេះ គ្មានដឹងស្អីមែនដឹងតែវិស៊ីដេកស៊ីដេកយីការពិខុបកណាត់កូនវាណាយើងចងកដោផងចងលុយផងអស់លុយមកកណោ ហើយដល់ពេលវាត្រឡប់មកវិញវាចងយើងតែ60000 ឲ្យតែម៉ាក់ម៉ាក់នេះងាប់អញហើយអញច្បាស់ជាដាច់ខ្យល់មុនអាយុអីនេះរស់ស៊ីជាមួយពួកនេះគ្មានចំណេញទេមានតែខាត់ខាត់ខាត់ចាំមើលណាឲ្យតែពួកវារកគ្នាងាប់យើងឈប់ចូលប៉ុនទាំងអស់ព្រោះធ្វើប៉ុនជាមួយពួកនេះមិនបានប៉ុនទេសុទ្ធតែពួកល្មើគុណទាំងអស់ ដាក់បកឲ្យមួយចានមកនេះបងណែមកចេញបងឡាក់ការកូនថ្ងៃមុនណូរួចខ្លួនឯងក៏ចំណាញ់ហ៎អើយការកូនមួយមួយវាដែរចំណាញ់ហីការឲ្យតែហើយហើយកុំឲ្យដូនតាកាច់តែប៉ុណ្ណឹងការចំណាញ់មិន ចំណាញ់មិនសំខាន់ទេតែសំខាន់ណា គឺមានម្ហូបឆ្ងាញ់សម្រាប់បងប្អូនយើងហូបទៅគឺបានហើយបងឡាចិត្តល្អម៉េចខ្ញុំចិត្តល្អតែប៉ុណ្ណឹងតែអ្នកភូមិយើងវិញទេ ដែលចិត្តមិនបាននោះចងដៃខ្ញុំណាតិចតិចគិតទៅដៃប៉ុនឲ្យខំជួយពួកអស់នឹងដល់ឯងអូនណាច្របោឲ្យបងមកថងមកបងប្រញាប់ បងចិនធ្លាប់នៅផ្ទះមួយបងឯងដែរតាហើយមិនបានឃើញបងឯងអត់និយាយហៅអីមួយម៉ាត់សិនចឹងមីនឹងវាកពើចាំមើលណាយើងទៅហែកស្បែកវាចូលមកធ្វើស្បែកជើងពាក់ឲ្យវាដឹងម្ដងក៏យើងឡើងញ៉ាំ បងឡាបងឯងឈួតស្អីបងឯងបានបើសាខ្ញុំហ្នឹងណាណាហើយខ្ញុំទៅធ្វើស្អីបងឯងឯងមិនធ្វើស្អីយើងទេតែយើងចង់បោចសក់ពួកសត្វកពើពួកសត្វដែលចិញ្ចឹមអស់តែបាយដូចជានឹងឯងហ្នឹងធ្លាប់ស៊ីបាយដេកផ្ទះយើងសោះតែបាយជាឃើញមុខយើងធ្វើជាមិនស្គាល់យើងបើមិនអោយថាហៅសត្វកពើឲ្យហៅថាអីហា ហើយមកចាំឯងមកបោចសក់ខ្ញុំមិននិយាយមួយខ្ញុំសួរបួរហើយអើយើងមិនចង់និយាយសួរបួរនេះយ៉ាងម៉េចឬក៏មួយឯងនេះចង់វាយអ្នកមានគុណរបស់អីហេកុំមកនិយាយគុណស្រែមខ្ញុំណាខ្ញុំទៅនៅមួយបងឯងលើកមុនណាក៏ខ្ញុំមិនមែនដេកស៊ីតទេដែរក៏ខ្ញុំជួយធ្វើបងឯងដូចគ្នាបោះផ្ទះបោះជូតលាងចានលើសពីកាចាស់ទៅទៀតណែណែណែឯងកុំចេះមកនិយាយណាយើងធ្វើប៉ុនណាយើងមិនដែលសម្លឹងផលទេយើងធ្វើដោយចិត្ត មិនដូចជាឯងទេលប់នៅផ្ទះយើងសោះតែធ្វើជាមិនស្គាល់យើងនោះអូយបានហើយណាបងបានហើយណាសឹកតែគ្នាឯងទេកុំឲ្យវែងឆ្ងាយណាបងណាជាមួយពពួកសត្វល្មើគុណណាមិនចាំបាច់និយាយស្រួលពួរជាមួយវាទេនិយាយអញ្ចឹងឲ្យបណ្ដឹងថ្ងៃក្រោយកុំឲ្យវាហ៊ានទៀតសុទ្ធតែធ្វើប៉ុនមិនពឹងផលចង់មករករឿងគេហ្នឹង គេហៅស្អីដើរអួតប្រាប់គេថាប៉ុនខ្លួនឯងធ្វើហ្នឹងឯងនិយាយនេះជាសម្ដេចមនុស្សឬមកឆ្កែព្រុសណាបាយមួយវែងសម្ដេចមួយពួរក៏ឯងត្រូវដឹងគុណគេដែរបានហើយណាបងបានហើយសត្វតែគ្នាឯងទេហើយបងចិនឯងហ្នឹងក៏អញ្ចឹងដែរឃើញគាត់មិញនេះមិនក៏មិននិយាយមួយគាត់មួយម៉ាត់អីទៅអត់ទេ មុនហ្នឹងខ្ញុំមកទិញបបរខ្ញុំប្រញាប់យកបបរឲ្យកូនវាដេកឈឺនៅទេហោះបានខ្ញុំមិនបានមើលឆ្វេងមើលស្ដាំចឹងឥឡូវខ្ញុំទៅផ្ទះវិញហីមិនចង់មើលមុខអ្នកធ្វើបន់យកមុខទេអើជៀសយើងឲ្យផុតផងវាយតែបើថ្ងៃក្រោយយើងចែកទៀនដល់អ្នកអត់ណាបើឃើញមុខឯងមិនសុំណាច្បាស់ត្រូវរបស់យើងហីបានហើយណាបងបានហើយបងឡាក់តើហូបបបរបងតាជាអស់ហើយមិនហូបមិនអីទេ ស៊ីឡៃឆ្ងាញ់ណាយើងនឹងចាំការកូនយើងមិនទៅទេចាំមើលពេលឃើញម្ចាស់ដើមការឯងធ្វើមុខយ៉ាងម៉េចវិញ អើច័ន្ទកំពុងធ្វើអីហ្នឹងប្រហែលជាកំពុងអង្គុយហូបបាយទៅហ្នឹងបងឃើញហើយថាកំពុងអង្គុយបោយស្មៅធ្វើមកសួរនំទៀតអើយើងឃើញហើយថាឯងនេះកំពុងតែបោយស្មៅតែឆ្ងល់ថាបោយស្មៅនេះឲ្យកោស៊ីឬមួយក៏ស៊ីខ្លួនឯងបងតើបងមកពីណាពីណីដែរនេះយើងមកពីតូបខាងនោះអោទិញមកអមដាក់ស្លោមកជូនហ្នឹងតែគេវាអស់អា ឥឡូវយើងសុំម្អមម្ដាយមកអូម្អមនេះទៅតែបាញ់ឆ្នាំថ្មីថ្មីបងបេះមិនតាន់បានទេចាំទៅក្រោយទៅណាជីមខ្ចាំអាម្អមហ្នឹងក្រែក បានពូជមកពីយើងតើអីអមិនក៏គ្រាន់តែយើងសុំម្ដាយមិនបានណាណាបងខ្ញុំប្រាប់ហើយថាម្អមនេះទៅតែបាញ់ឆ្នាំហើយថ្មីថ្មីនិយាយដូចស្ដាប់គ្នាមិនបានសោះបោកបានលឿនជាជារលងស្អាតគ្មាន ស្នាមប្រេះ រ៉ូម៉ាណូក្លិនជោគជ័យរបស់បរោអង្គសង់ទ័រក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវស្ទីងជីវិតប្រកបដោយភាពស្វាហាប់ទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះពីទឹកដោះគោស្រស់និងទឹកខ្មុំធម្មជាតិពិតៗ លាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយយើងមិនជឿឯងទេមកពីឯងមិនចង់ឲ្យច្រើនជាងណែអាអារឿងដែលឯងមិនទៅការកូនណាយើងមិននិយាយផងហឹគាត់តែសុំមកអមម្ដាយមិនឲ្យណែមានចាំបានអត់ការបនសពឪពុកឯងណាយើងលុយកញ្ចោលហើយជួយក៏ជួយទៀត មិនក៏ឯងមិនគិតផងណាណែបងមកនេះហ่ามករករឿងខ្ញុំហើយតានេះការកូនបង ខ្ញុំមិនបាន ទៅមែនតែ ខ្ញុំផ្ញើលុយទៅចងដៃហើយណាខ្ញុំប្រាប់ហើយថាម៉ែខ្ញុំកំពុងតែឈឺតាឲ្យខ្ញុំទៅចងម៉ែខ្ញុំមិនចាស់នេះម៉ែឯងកំពុងតែឈឺហ៎ប្រហែលជាកម្មពៀទេដឹងអូបើសិនជាម៉ែឯងកាត់អីកាត់អីទៅយើងមិនចូលបន់ទេវៃណែបងកុំដាក់ធានាម៉ែខ្ញុំអញ្ចឹងណាយើងមិនបានដាក់ធានាទេ យើងនិយាយតែការពិតអន្តាគាត់ទៅសុំអមម្ដាយមិនអោយអញចាំមើលណាអោយតែហ៊ានដើរកាត់មកផ្ទះយើងណាយើងនេះឈូសដានជើងរបស់អញចេញព្រោះកុំអោយចង្រៃមកផ្ទះយើងចាក់ក្រក់ម៉េះហើយ ច្បាំងច្បាស់ហើយថាពួកហ្នឹងវាល្មើគុណតែខ្ញុំនេះនៅតែចូលចិត្តធ្វើបន់ជាមួយពួកវាទៀតតែខ្ញុំជឿថាខ្ញុំច្បាស់ជាបានបន់ពេលដែលខ្ញុំបានជួយគេរួចហើយ គិតថាមីងនេះកាចដល់ម្លឹងអីមីងហៅឯងមកនេះព្រោះមីងចង់ឲ្យអេតចាយខ្លះនេះយកយកទៅទុកគ្រាន់លក់យើងនេះឲ្យគេតែរហូតហ្នឹងអឺបើតាមដែលមីងចាំកាលពី10ឆ្នាំមុនមីងក៏ធ្លាប់ឲ្យគេដែរតែមិនដឹងថាម្នាក់នឹងឥឡូវ វាទៅដល់ណាបាត់ហើយនោះទេអរគុណណាស់មីងចាំខ្ញុំយក អេតចាយនឹងទៅលក់ដើម្បីបានលុយរៀនយកចាស់យកចាស់យកទៅលក់ចាស់តែ ដឹងគុណអ៊ំផងណាមិនបាច់ដឹងអីច្រើនទេគ្រាន់តែដើរប្រាប់អ្នកភូមិថាអ៊ំនេះចិត្តល្អចូលចិត្តធ្វើបុណ្យទៅគឺបានហើយចាអ៊ំខ្ញុំសូមជូនពរឲ្យអ៊ំមានសុខភាពល្អអូ ចាំតិចចាំតិចចាំអ៊ំនេះទៅយកទឹកហើយនឹងទៅក្រូចឲ្យក្មួយឯងផឹកមួយឯងប្រហែលជាស្រេកហើយណាចាំតិចឬណាឯងយកទៅផឹកទៅណា ដូចជាធ្លាប់ឲ្យអេតចាយទៅក្មេងស្រីម្នាក់អូយមិនបាច់ទៅខ្វល់ទេអ្នកណាមិនដឹងគុណយើងក៏ហីទៅចាស់ចាំថ្ងៃណាមួយណាយើងដាក់តនីយវាម្ដងកុំឲ្យវានេះកែភ្លេចគុណពេក មើគុណទាំងនោះទៅជួបតែតែឯងពិបាកដាក់ផងចាស់អ្នកណាក៏ដោយឲ្យតែល្មើគុណយើងសាធុកសាធុកសាធុក ខ្ញុំមកទៅនៅជាមួយម៉ែខ្ញុំវិញហើយនៅជាមួយមីងណាមានតែបញ្ហារឿងចេះឈប់នេះណាគ្រាន់តែគេមិនដឹងគុណមីងសោះនេះមីងណាបុកអំបិលដាក់ទំនេរគេដែរដឹងថារាល់ថ្ងៃនេះមីងធ្វើប៉ុនឬក៏សាងបាបប្រកាសទេនេះយើអាឆ្លើយយើងណាខំឲ្យបាយឯស៊ីតែឯងនៅឯងបាយជិះបកក្បាលមកចឹកយើងវិញចឹងហ៎អាស្នាយើងណា យើងមិនឲ្យឯងចេញតាណាទាំងអស់ព្រោះឯងយើងនេះជួយលើឯងច្រើនណាស់ឬមួយក៏ឯងនេះចង់ល្មើគុណដោយពួកអស់នោះហាខ្ញុំនៅទៀតទេខ្ញុំតែនៅជាមួយម៉ែខ្ញុំវិញឯងទោះបីផ្ទះតូចមិនធំដូចផ្ទះមីងណាក៏ម៉ែខ្ញុំមិនដែលធ្វើខ្ញុំពិបាកចិត្តដែរមិនដែលជាមួយមីងប្រហែលខែខ្ញុំពិបាកពេកហើយមីងមិនចាំទេកូនមីងការម្បានប្រហែលណាក៏ដងគ្នាហើចេញដល់អស់ អាស្មាឯងហ៊ានថាយើងផងហ៎អាចង្រៃយោជំទៅអីជំក៏អរគុណមិញដែរដល់ខ្ញុំហ្នឹងបាននៅផ្ទះនេះអាកពើវិញបាំងអញអញចាំមើលណាយើងយើងយើងនឹងដាក់តនីឯងឲ្យណានៃតែម្ដង កូនពីរដុំណាចាក់ថងនេះ យើងឃើញឯងកាយសម្រាមនេះយើងវាអាណិតឯងមីងឲ្យខ្ញុំមែនមីងសុកសុកមិនឲ្យខ្ញុំយើងនេះឃើញគេពិបាកហើយបើធ្វើជាមើលមិនឃើញណោះវាធ្វើមិនបានហើយណាមួយណាយើងនេះជាអ្នកធ្វើបន់ឃើញឯងពិបាកក៏ឲ្យឯងទៅ ហើយមិនលុយនឹងយកអត់ អរគុណណាមីដែលបានឲ្យខ្ញុំអើតែទទួលលុយយើងហើយកុំភ្លេចគុណយើងឲ្យសោះត្រូវដឹងគុណយើងផងឬនៅទៅឯងនេះមិនវេទនាដូចពេលនេះមីងខ្ញុំមានអីសងគុណមីងទេបើមីងខ្លាចខ្ញុំភ្លេចគុណមីងយកលុយវិញទៅអើយ យើងនេះមិនទៀមទាអីច្រើនពីឯងទេគ្រាន់តែឯងនេះដើរអួតប្រាប់គេថាយើងនេះជាមនុស្សចិត្តល្អ ចិត្តបន់ចូលចិត្តជួយគេទៅគឺបានហើយបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះរូម៉ាណូក្លិនជោគជ័យរបស់បរោអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ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 ដើរកាត់មុខផ្ទះយើងទៅចាំយើងនេះជាអ្នកហៅឲ្យតែអេតចាយយើងទៅឲ្យគេការពីម្សិលមិញដែរហ្នឹងបើឯងមិនដឹងលុយវាបាត់ទៅណាលុយហ្នឹងខ្ញុំយកទុកឲ្យថ្លៃអីវ៉ាន់គេទេ ក្រែងលុយអញជាអ្នកទុកដាក់បាត់លុយមកចោតអញអញ្ចឹងអញមិនដឹងទេវើយណែនិយាយជាមួយអញឲ្យស្រួលបួលតិចមានរឿងមួយអញឆាប់យកលុយចេញមកលឿនមកអាកាចាស់បើឯងមិនបានយកមិនមែនលុយនឹងវាបាត់ទេមិននិយាយមកឬមួយឯងគិតថាកូនយើងជាអ្នកលួចអញមិនដឹងទេឯងទៅសួរវាខ្លួនឯងទៅយីយូរមកមើលងាយប្តីខ្លួនឯង តិចទៅលើយើងហ្នឹងវាស្គាល់ចរិតឯងច្បាស់ណាស់បើឯងមិនយកលុយហ្នឹងវាបាត់ទៅណាលុយហ្នឹងគឺឯងយកលុយទៅឲ្យស្រីឆាប់ឲ្យមកលឿនមកឲ្យលុយមកណែណែណែឆ្លោះគ្នារឿងអីហ៎មានការអីនិយាយគ្នាតាមជំនួសហ្នឹង ព្រោះប្តីខ្ញុំគាត់គប់មិនបានមើលបើគាត់បានឃើញប្រហែលជាគាត់គប់មិនត្រូវបងទេមកទៅនេះសំណាងហើយតែយើងចូលមកទិញឲ្យបានឃើញជួយគាត់កុំអីណាប្តីវាយហើមប្តីខានទេណែឯងត្រូវដឹងគុណយើងទៅត្រូវយើងនេះមករងជំនួសឯងមកកំប៉ុងនេះចាអរគុណហើយបងដែលបានជួយខ្ញុំ អឺមិនអីទេយើងតែប៉ុណ្ណឹងចូលចិត្តជួយគេយកទៅបន់ទៅតែឯងទៅវិញទេត្រូវដឹងគុណយើងហើយកុំភ្លេចគុណយើងដើរដេកឆអង្គុយត្រូវដឹងគុណយើងជានិច្ចដឹងនៅចាបងអរគុណហើយបងណែចេលាអាខ្ញុំសុំបងរឿងមួយបងឯងកុំយករឿងថ្ងៃហ្នឹងផ្ដែប្ដីខ្ញុំគប់ត្រូវក្បាលបងនេះទៅដើរនិយាយបន្តអីព្រោះអី ប្តីខ្ញុំគាត់មិនដែលខឹងឆេឆាវមកអញ្ចឹងឯងពីមុនណោះទុំតាំងថ្ងៃហ្នឹងឯងតែគាត់ទប់អារម្មណ៍អត់បានណាសុំធប់ផងណាចាណាអះណាស់យើងដឹងហើយមនុស្សដូចយើងនេះណាធ្វើប៉ុនណាមិនដែលដើរចេះនិយាយប្រាប់គេទេគឺយើងនេះធ្វើប៉ុនស្ងាត់ស្ងាត់ចាអរគុណចែម្ដងទៀតហើយចែមកហ្នឹងរត់ទិញអីដែរចែចកស្គរយកមកថងមកចា អរគុណច្រើនចាស់ថ្ងៃក្រោយមកជួយតែងទៀតបងនោះអូយអីហេបងណែដាក់កបោកណាស់បានឲ្យប្រចានមកធៀនណាអូយហើយបងឡាក់ហើយនេះក្បាលបងឯងទៅពកនឹងអីហ្នឹងធំម៉េះថ្ងៃនេះយើងណាបានធ្វើបន់ទៀតហើយ ទោះជាពកក្បាលបន្តិចក៏មិនអីដែរសំខាន់ណាស់បានប៉ុនច្រើនអូយហើយបងឯងទៅធ្វើប៉ុនស្អីហ៎បានពកក្បាលអីអញ្ចឹងគឺយើងនេះជួយប្តីប្រពន្ធតែឆ្លោះគ្នាហ្នឹងណាទោះជាឈឺខ្លួនតិចទៀតក៏មិនអីដែរអូយខ្ញុំឆ្ងល់ណាស់នេះបងឯងចេះតែញ៉ាំអញ្ចឹងតកើតនេះបើខ្ញុំវិញខ្ញុំមិនឲ្យរួចខ្លួនទេ ខំជួយប៉ុណ្ណឹងហីហ៊ានមកវាយយើងបែកក្បាលចឹងទៀតនេះមើលបងឯងប្រាប់ខ្ញុំមើលពីណាគេហ្នឹងគឺនឹងមួយនឹងប្តីវាហ្នឹងណាឆ្លោះគ្នាយើងនេះឃើញហើយអាណិតក៏ចូលទៅជួយហ្នឹងណាតែនរណាទៅដឹងចូលទៅមិនទាន់បាននិយាយអីផងគាត់ត្រូវក្បាលមកកំប៉ុងហ្មងទៅអូណែ ុំតែយើងជួយឯណាកុំអីហ្នឹងស្រួលបែដេកពេទ្យផងក៏មិនដឹងដែរអឺគិតទៅវាសំណាងណាបានជួបនឹងមានបងព្រោះថាអ្នកចូលចិត្តធ្វើបន់ដោយយើងនេះអើយច្បាស់ជីបានឡើងឋានសួគ៌ហើយបងប្រវល់មកថងមកដាក់ឲ្យលឿនលឿនណាគាត់ប្របក្តៅក្តៅហត់ទៅឲ្យបានធំចិត្តខ្លះ ក៏មួយយើងយើងនេះជាអ្នកមានគុណរបស់ឯងហេតុអីឃើញយើងឲ្យមិនគួសមនៅនៅធ្វើរឹកខ្មោចដាក់យើងទៀតណាយើងនិយាយប៉ុណ្ណឹងហើយនៅមកភ្ញាក់រលឹកទៀតអានេះក៏មួយនឹងមែនគុណតែឯងសងយើងណានេះល្មើគុណបានឲ្យតែប្តីវាយឲ្យងាប់តាណែប្រយ័ត្នស្លាប់ទៅអត់ញាតរាប់វើយស្លាប់គ្មានញាតណា ភាសាជំនាញយឺតមាត់ឆ្កែជួយគេបន្តិចបន្តួចតែនិយាយអញ្ចឹងណាឯងឯងឯងថាយើងមាត់ឆ្កែផងណាពីក្មួយបើដឹងឯងល្មើគុណអញ្ចឹងណាយើងមិនជួយឯងទេទុកឲ្យប្តីឯងវាយងាត់ចាស់បងឯងជួយខ្ញុំណាខ្ញុំមិនភ្លេចគុណបងទេប៉ុន្តែបងឲ្យជួយខ្ញុំហើយដើរនិយាយខ្ញុំខឹងមកបងឯងខ្ញុំសោកមកបងឯងណាខ្ញុំមិនចង់និយាយរកថ្ងៃក្រោយណា បាច់មកជួយទៀតទេបើមានវត្តអត់ក្រមអញ្ចឹងណាអញអញអញភ្លេចគុណយើងអញអញអញគ្មានកំណត់ទេចាំមើលទៅយើងយើងយើងដាក់ធានាអីឲ្យរាល់ថ្ងៃអូយបងឡាក់ប៉ណ្ណឹងបានហើយបងហូបបបរទៅលក់តិចអស់ហើយយើងស៊ីមិនចោលស៊ីមិនអីទេ បានទេបង2000ចោលម្នាក់ម្នាក់យើងប្រឹងធ្វើប៉ុនជាមួយហើយនៅមិនដឹងគុណយើងទៀតពួកនេះមិនមិនមិនសំបានបានបានប៉ុនពីយើងដែលយើងជួយនោះទេពួកមីកាពើពួកពួកពីពួកក្បាល8 អាយូមៀវមៀវមុននេះយើងដាក់ឲ្យស៊ីគិតដល់ពួកកពើល្មើគុណនោះខឹងមិនបាត់ទេអ្នកណាក៏ដូចអ្នកណាគ្មានដឹងគុណយើងទេចាំមើលពួកឯងសយុទ្ធទៅទោះជាពួកឯងខំប្រឹងធ្វើអីក៏មិនឡើងដែរមៀវមៀវមៀវមៀវមើលណាយើងបេះឆ្អឹងឲ្យ ណែណែណែណែណែស៊ីទៅស៊ីឲ្យច្រើនច្រើនទៅហើយកុំភ្លេចគុណយើងឬនៅព្រោះថាយើងនេះជាអ្នកមានគុណឯងហើយឯងជាសัตว์បើឯងដឹងគុណយើងណាជាតិក្រោយឯងនឹងខ្លាយជាមនុស្សគេហើយឲ្យតែឯងនេះចេះដឹងគុណយើង លឺនៅអាឆ្មាសៀសៀច្រើនណាអានេះដូចមិនលាក់ណាធ្វើបន់ហ្នឹងមិនរើសកន្លែងទេមិនថាមនុស្សឬក៏សត្វទេឲ្យតែបានបន់ហើយដឹងគុណយើងណាគឺយើងនេះធ្វើជាមួយទាំងអស់ ស៊ីទៅមិនដែរហាឆ្ងាញ់អត់ស្នាដៃយើង ប្រឡាក់ណាស់ឆ្ងាញ់ខ្លាំងណាស់អឺស៊ីទៅអឺបោកបានលឿនជាជារលោងស្អាតគ្មាន ស្នាមប្រេះរូម៉ាណូក្លិនជោគជ័យរបស់បរអង្គសន្តើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍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 លឹកបាំងអាហ្នឹងដូចស្រស់ស្រស់ល្អណាណាលឹកបាំងអាហ្នឹងត្រួយល្អល្អណាវៃថៃអើយថៃថៃស្រស់ស្រស់ថៃល្អថៃតលេមិញមិញថៃមិញមិញអើអូនឈប់សិនមើលហើយថៃស្រស់ល្អហ្នឹងលក់ម៉េចថៃស្រស់ស្រស់ល្អមិញបើមិញទិញធ្វើមហោបហ្នឹងឆ្ងាញ់ហ្មងហើយណាមួយត្រីសតិចដែរមិញម៉ៅយករបស់ហ្មងយក20000អើយណែ មីងឃើញក្មួយឯងធាក់កង់ហត់អញ្ចឹងណាអឺមីងឲ្យក្មួយឯង30000ត្មងទៅយីចិត្តអងមីងយកឡើងឃើញគេទិញខ្ញុំគេតថ្លៃមីងមកឲ្យលុយលើសវិញមីងណាស់ចិត្តល្អតែអញ្ចឹងព្រោះថាមីងនេះចូលចិត្តធ្វើបន់ហើយដែលត្រីហ្នឹងមីងក៏មិនបានហូបខ្លួនឯងដែរណាព្រោះអីមីងហូបអាហារបួសទេទិញហ្នឹងគ្រាន់ថា ចែកញាតចិត្តខាងហ្នឹងអ្នកដែលគ្នាអត់អត់ណាដើម្បីបានបាត់បនច្រើនអើនិយាយអញ្ចឹងណាមីងទិញត្រីឯងហើយហើយលុយក៏ឲ្យឯងដែរអញ្ចឹងហើយឯងកុំភ្លេចគុណយើងឲ្យសោះលឺនៅហើយជូនពរយើងណាឲ្យបានបនច្រើនច្រើនលឺនៅហើយថ្ងៃក្រោយយើងជួយទិញឯងទៀតបានមីងអរគុណដែលជូនពរមីងសុខភាពល្អអា កុំភ្លេចគុណយើងណាតែហ៊ានភ្លេចគុណយើងយើងដាក់ធានាឲ្យឯងនេះដើរលក់ត្រីមួយជីវិតអីវើយចាអរគុណមីងតើសិនណាមីងណាអាទៅទៅទៅចាពួកមីងក៏ត្រូវទៅដែរព្រោះអីត្រូវយកត្រីទៅឲ្យគេ បាទអរគុណច្រើនមីងអាទៅហើយទៅហើយងាប់អាដែរប្រទេសនេះមនុស្សអីធ្វើបន់មិនចិត្តបាបវិញ មកណាហ្នឹងមិនក៏មុខស្អុយម៉េះថ្ងៃនេះមកពីស្រែរកត្រីមិនសូវបានសោះសង្ស័យថ្ងៃនេះត្រូវដាច់ហូបហូបបាយហើយមើលទៅមិនដាច់ទេនេះហ่าត្រី បងយកទៅហូបទៅណាមិនបាច់ឆ្ងល់ទេថាត្រីហ្នឹងបានមកពីណាហើយមានបញ្ហាអីនោះគឺខ្ញុំទិញអានទឹកជីកង់លក់មិញនេះ ហើយថ្ងៃនេះខ្ញុំដូចជាមិនចង់ហូបត្រីទេអញ្ចឹងហើយបងឯងយកទៅចម្លែកម្លេះសុកសុកមាន គេយកត្រីមកឲ្យគ្មានអីចម្លែកទេណែអ្នកណាណាណាណាក៏គេដឹងដែរក្នុងភូមិនេះថាខ្ញុំជាមនុស្សចិត្តល្អ ចូលចិត្តធ្វើតែបន់ខ្ញុំឲ្យគេញឹកញាប់សឹងអីហ្នឹងអរគុណហើយអញ្ចឹងដែលបានឲ្យខ្ញុំណែ ត្រីខ្ញុំឲ្យបងឯងហើយអញ្ចឹងបងឯងកុំភ្លេចគុណខ្ញុំណាបងត្រូវចាំថាខ្ញុំនេះជាអ្នកមានគុណឲ្យត្រីបងឯងហូបណែណែបងឯងដើរប្រាប់គេគ្រប់គ្នាថាខ្ញុំនេះជាមនុស្សចិត្តល្អមនុស្សមានបនជូនពើឲ្យរស់ស៊ីមានបានណាមនុស្សល្អអញ្ចឹងមិនងាយនឹងបានជួបទេអោះ និយាយអញ្ចឹងបងយកត្រីទៅធ្វើម្ហូបហូបទៅណាហើយខ្ញុំគិតទៅខាងមុខរកឲ្យហូបបន្តិចវារៀងហាវហ្នឹងអញ្ចឹងខ្ញុំទៅណាបងសម្បោលុយម្លេះទិញហើយយកឲ្យគេទៀតតែមិនអីទេបានគេឲ្យស៊ីរួចទៅពេលក៏ល្អដែរ បងតែនំចុកឯបងមកមែនតាបងមកទិញនំបញ្ចុកហ្នឹងហើយមើលទៅបងដូចដើរមកពីឆ្ងាយណាដូចជាហត់ណាស់អញ្ចឹងនេះមែនហើយបងខ្ញុំមកមកពីឆ្ងាយហើយថ្ងៃហ្នឹងដូចជាលក់ដាច់សោះបងអឺហើយចាំខ្ញុំជួយទិញហើយនៅសល់ប្រហែលថងហ្នឹងច្រកឲ្យខ្ញុំ5 6ថងមក ហេទិញច្រើនអញ្ចឹងណាហ្នឹងសង្ស័យទៅនៅផ្ទះមានកូនចៅច្រើនហ្មងហ្នឹងអត់ទេនៅតែម្នាក់ឯងតើតែគ្រាន់ណាខ្ញុំចង់ជួយទិញបងឯងព្រោះអីចង់ធ្វើបុណ្យជាមួយបងឯងហ្នឹងណាអញ្ចឹងទេអូអញ្ចឹងអរគុណច្រើនអីណាដែលបានជួយទិញបង បងឯងត្រូវតែដឹងគុណខ្ញុំផងណាណែបើខ្ញុំមិនជួយទិញនំបញ្ចុកបងឯងច្បាស់ជាអេលក់មិនដាច់នោះទេចា បានខ្ញុំជួយទិញព្រោះថាខ្ញុំនេះកំពុងតែសាងបនជាមួយបងឯងតទៅបងឯងនេះត្រូវតែដឹងគុណខ្ញុំជាប់ពីនិចឬនៅ ចាចាបងចាអូយបងឯងដឹងអត់ខ្ញុំនេះធ្វើបនច្រើនណាស់ពេលខ្លះអស់ពីខ្លួនក៏មានដែរជាតិនេះខ្ញុំដឹងតែបានបនច្រើនហើយ បើទោះជាអ្នកខ្លះ មិនដឹងគុណខ្ញុំហើយល្មើគុណខ្ញុំមើងងាយខ្ញុំក៏ដោយតែមិនអីទេព្រោះអីថាខ្ញុំនេះបាត់ដាក់តនីពួកវារួយរាល់អស់ហើយដាក់តនីហើយដាក់តនីមិនអីដាក់តនីអ្នកដែលល្មើគុណខ្ញុំហ្នឹងណាតែបើបងអាចដឹងគុណខ្ញុំណាមិនត្រូវតនីខ្ញុំទេខ្ញុំសុំតនីអូចាចាចា អញ្ចឹងអរគុណច្រើនខ្ញុំចង់ខ្ញុំជ្រក់ហើយប៊ីផ្លិចឲ្យលុយអូណែបងលុយអរគុណច្រើនអញគេគេអូប៊ីបាក់ជើងណែលុយបងឯងទទួលពីខ្ញុំហ្នឹងណាកុំភ្លេចណា ថាខ្ញុំនេះ ជាអ្នកមានគុណលើបង្អែងចាចាចឹងហើយពេលឈរពេលដើរពេលដេកពេលអង្គុយឬក៏ចូលប្រគុណក៏ដោយបង្អែងត្រូវតែនឹកគុណខ្ញុំមុនគេឮណែអូចាចាអញ្ចឹងខ្ញុំទៅសិនណាបងចាបងចាអរគុណច្រើនបងអរគុណច្រើនតែណាចាបងចាចាចាភ្លេចដឹងគុណណាស្អីគេទិញនំបញ្ចុកសោះដឹងគុណទៀតអូយយើងមិនចង់បាន លេខពួកឯងគ្រប់គ្រប់គ្នាទាំងអស់ឲ្យពួកឯងវិនិច្ឆ័យរកស៊ីមិនឡើងដៅក៏ហាក៏ហាយដោយប្រទេសរលាយដោយអំបិលត្រូវទឹក ណាក៏ដោយឲ្យតែភ្លេចគុណយើងយើងយើងជួយមនុស្សរាប់រយនាក់តែគ្មានអ្នកណាដឹងគុណយើងទេ ពេលដែលពួកវាវេទនាមានយើងអ្នកទៅជួយតែពេលនេះបនកសាដែលយើងធ្លាប់ធ្វើមិនក៏មិនតបស្នងមកយើងវិញចឹងចុះចុះពួកសัตว์កពើមវិញបាំងទាំងនោះថ្ងៃណាវាដឹងគុណមកសងគុណយើងវិញ ចាំមើលពួកឯងពួកឯងត្រូវធានាយើងហើយដូចដូចជាមិញឡាបងបងជប់ឡាសិនជប់ឡាសិនឈប់អាប់ហ្នឹងហើយខ្ញុំមានការនិយាយមួយគាត់បន្តិច chia mình lạ bận men mình mình mình hưởng ấy nào mà thì dồn cho hả là cái thơi mình ចាំបានទេគឺខ្ញុំចិន្តាណាមីងគឺជាក្មេងដែលមីងតែងតាឲ្យកំប៉ុងជាច្រើនកាលពី10ឆ្នាំមុននោះណាគឺដោយសារតែកំប៉ុងមីងហ្នឹងហាបានធ្វើឲ្យខ្ញុំនេះមានលុយទៅរៀនខ្ញុំអរគុណមីងហើយណាមីងអូជីមីងទេដែលចិន្តាឧស្សាហ៍តែនិយាយប្រាប់ខ្ញុំខ្ញុំពិតជាអរគុណមីងខ្លាំងណាស់ដែលមីងតែងតែជួយចិន្តាពីមុនមកខ្ញុំសូមអរគុណខ្លាំងណាស់មីងណា ខ្ញុំមិនចាំទេព្រោះអីខ្ញុំ ជួយមនុស្សច្រើនសឹងអីបើបើឲ្យកំប៉ុងក្មេង ខ្ញុំឲ្យគ្រប់តែគ្នាហ្នឹងមកពីមិញចិត្តល្អអញ្ចឹងហើយទៅធ្វើឲ្យខ្ញុំមានតាមរកមិញរហូតមកខ្ញុំមិននឹកស្មានថាមិញធ្លាក់ខ្លួននៅថ្នាក់នេះទេណាមិញមិញមានអ្វីខ្ញុំជួយអត់ខ្ញុំជួយមិញបានទាំងអស់ណាមែនហើយមិញ មីងបើមានអ្វីចង់ឲ្យខ្ញុំជួយមីងអាចប្រាប់ពួកខ្ញុំបានណាមីងចិត្តដានាងមិនដែលភ្លេចគុណមីងទេមីងនិយាយពីមីងប្រាប់ខ្ញុំរាល់ថ្ងៃគាត់តែងតែនិយាយថាចង់ជួបមីងឥឡូវនេះបានជួបមីងហើយ នាំឲ្យយើងមានសេចក្តីសុខតែបើធ្វើអំពើល្អហើយព្រោះចង់បានផលតបស្នងគឺនាំឲ្យយើងក្តៅក្រហាយទៅវិញទេ thank you